ចាស់ស្នេហ៍បងនឹងដងដងបងចង់តែយំនឹងមិនអងអាល័យនៅតែបារម្ភពីអូនក្រុមទេនឹងមិនអាចជួយនឹងមិនអាចប្រាប់បងឈឺចាប់លេទេ ដូចតែនៅពេលនេះអូនមានរូបគេនៅចាំមើលថាបងនឹកអូនណាចាស់តែបងអើបងជន់ឈួតថាអូនមានដឹងទេបងឯកាណាពេលគ្មានអូនក្បែរចាស់ណែបង ពិននេះឬយ៉ាងណាទៅបើគ្មានពេលនៅថែរាំងសាជីវិតមួយនេះរូបបានប៉ុណ្ណាបើជាយ៉ា នឹងមិនបានប្រាប់បងឈឺចាប់លេទេព្រោះតែនៅពេលនេះអូនមានរូបគេនៅចាំមើលថែបងនឹកអូនណាចាស់តែបងអើបងជិនឈួតហើយអូនមានដឹងទេ ហើយកាលណាពេលគ្មានអូនក្បែរចាស់ស្នេហ៍បងដូចជីវិតនេះឬយ៉ាងណាទៅបើគ្មានទៅនៅថែរាំងសាជីវិតមួយនេះរូបបានប៉ុណ្ណាបើជាយ៉ាង បងចិត្តឈួតអូនមានដឹងទេអូនមានដឹងទេឯកានពេលគ្មានអូនក្បែរពេលគ្មានអូនក្បែរ just my boy មួយជីវិតនេះរយយ៉ាងណាទៅបើគ្មានបើនៅថែរក្សាជីវិតមួយនេះ រូបបានប៉ុណ្ណាបើជាយ៉ាងនេះជីវិតមួយនេះរូបបានប៉ុណ្ណាបើជាយ៉ាង